បាននៅថាដូចកម្មដ្ឋានណាមកវាចិត្តនឹងវាខ្លងវាក្របវាដូចជាមនុស្សដែលស៊ីបាយស្នាញ់ប្រៃមាត់អញ្ចឹងចង់និយាយថាអញ្ចឹងវាមិនស្ទះចិត្តវាមិនស្ទះចិត្តវាមិនខ្ទាំខ្ទុំចិត្តខ្ទាំខ្ទុំដូចជាបុគ្គលស៊ីបាយស្នាញ់ខុញដូចកម្មដ្ឋានដល់ពេញខ្ទាំខ្ទុំចិត្ត ទោះជាយាមច្រើនខែក៏នៅតែមិនកើតនឹងមិនមែនជាអព្យាស្រ័យហើយដែលត្រូវតាមអព្យាស្រ័យដោយបុគ្គលពីបាយស្អាតទេសងល់ដាក់ទៅស្ទឹមស្រួលមានបលាំងណាសំណុកណានេះគេហៅអាហារត្រូវងាត់អញ្ចឹងកម្មដ្ឋាន40ហ្នឹងវាមានអព្យាស្រ័យទូទៅ គឺថាអ្នកខ្លះវាមានអធិស្ឋានខាងកសិនទៅខ្លះខាងអតុបទៅខ្លះខាងអនុសតិទៅប៉ុន្តែពេលហ្នឹងកណាអាត្មានេះគឺទូនៅតពីនដកយកកម្មដ្ឋានជាស្រ័យមកសម្ដែងក្នុងក្រុមមួយមួយហ្នឹងមួយណាក្រុមមួយមួយមួយតែប៉ុន្តែ10ហ្នឹងនឹងប្រទីនមួយទៅដើម្បីជាតំណាងនៃកម្មដ្ឋានផ្សេងទៀតក្នុងសកសិនតែយើងស្ដាប់មួយចូលចិត្តទៅ វានឹងអាចធ្វើសេចក្តីសន្និដ្ឋានក្នុងកម្មដ្ឋានដតីទៀតបានព្រោះវាជាលំអាននិងវាជាលំអានជារបៀបរបបទំនាក់ទំនងក្រុមប្រហែលប្រហែលគ្នាហើយដល់ក្រុមអសពទៅលើជាមួយមកក៏មានលំអានមានទំនងប្រហែលគ្នាយ៉ាងទៅវាអាចធ្វើសេចក្តីសន្និដ្ឋានបានដោយក្រុមមនុស្សទេ ដែលជាបុគ្គលសទ្ធាចរិតនេះ នឹងនឹងតែពុទ្ធធានទៅមកក៏នឹងអាចធ្វើរឿងដីយល់បានដែរតែនៅក្នុងថ្ងៃនេះគឺដកយកអធិស្ឋានផ្នែកខាងអនាតានតេនឹងយកមកពន្យល់ព្រោះកម្មដ្ឋាននេះតាមអធិស្ឋានរបស់ជននៅត្រូវការតែវាសំស្របនឹងបុគ្គលដែលជាវិជ្ជាចរិតដែរណែវិបកចរិតណានៅដូចចិត្តច្រើន អ្នកដែលគិតច្រើនប្រេះរិះច្រើនលើទៅលក់មកស្មានច្រើនហ្នឹងវាឲ្យចម្រើនអនាគតនៅស្ទេហ្នឹងមុនកម្មដ្ឋានដទៃហើយបើសិនជាមានអធិស្ស្រ័យណាស្រីនឹងអនាបានទេហ្នឹងក៏វាត្រូវតាមហ្នឹងទៅណាអញ្ចឹងក្នុងកម្មដ្ឋានមួយដើរវាទី2តែតាមចរិតគេហៅថាទម្លាប់ ប្រាក់ពីដំណំដែលយើងធ្លាប់មកវាសំស្របនឹងកម្មហាដូចរូបត្រូវនឹងឆ្នាំហ្នឹងក៏បែបនេះទៅមួយទៀតមិននិយាយពីចរិតអីទេយើងធ្វើការសន្សំនៅអារម្មណ៍អព្យាក្រៃខ្លួនសំអប់រំសំទុកមកពីទៅវិចិត្រមកហ្នឹងក៏មិនបែបទៅណាមិនបែបទៅអញ្ចឹងបានថាចរិតយើងគឺកំណើត ដល់វាចេញពីទឹកចិត្តវាស្មុនវាលើអីវាទៅតាមហ្នឹងទៅហើយបែបហ្នឹងវាមិនមែនជាកុសលតែក្នុងទីហ្នឹងតែកំណើតកើតមកហ្នឹងទាំងវាមិនជាកុសលទេដូចជាមិត្តចរិតព្រះរាជច្រើនស្បស្មាញល្អល្អមិនទេ ហើយដែលចំនួនអន្តដែលអធិស្រ័យនេះគឺការសន្សំអប់រំមកនៅអារម្មណ៍ផ្នែកខាងពុទ្ធលផ្នែកខាងពុទ្ធលដែលយើងចរិតអញ្ចឹងដែរបើយើងធ្លាប់ចំណងកម្មដ្ឋានពីដើមមកនោះវាកម្មដ្ឋាននោះវាជាបច្ច័យនៃការប្រះបងក្នុងបច្ចុប្បន្ន អញ្ចឹងបានក្នុងកម្មដ្ឋានមួយមួយវាចំទៅតាមទិដ្ឋផងទៅតាមអធិស្រ័យរបស់បុគ្គលដែលសន្សំអារម្មណ៍ផងហើយបើអត្រាអានឹងគេហៅបុគ្គលដែលកើតចលនយកកម្មដ្ឋានដែលត្រូវជាចំយកមកចាញ់ណាយកមកកំចាត់បងណាដោយជំងឺយកឆ្នាំដាក់កំចាត់បងហ្នឹងក៏មួយបែបទៅ ចឹងបានថាមួយកើតមកពីកំណើតការកតែងឡើងនៃខណ្ឌទំលាប់ចំណងហើយមួយទៀតកើតមកពីការបំពេញនៅតបៈធរអារម្មណ៍មួយកើតពីបំពេញនៅតបៈធរมันគិតពីចរិតអីទេគិតថាខ្លួននឹងគាត់នឹងធ្លាប់សំតបៈធរពីប្រពន្ធគឺវាណោះ នៅកម្មដ្ឋានណាដល់មកចិត្តនឹងបើប៉ះចំកម្មដ្ឋាននឹងរហ័សហ្មងអញ្ចឹងនឹងគឺដែរទៅតាមសុចាតែគប់គេហៅថាឧបនិស្ស័យជួយចរអារម្មណ៍ជាទីចូលទៅអាស្រ័យនិព្វានមានសិលគឺអាស្រ័យការតែគប់របស់សពរបស់ជាអតីតមក ហើយជាសម្ដែងជាបញ្យលជាដឹកនាំធម៌មកយើងក៏ស្បស្ដាប់ស្បបរកម្មហើយវាជាប់100ឆ្នាំ200ឆ្នាំ1200ឆ្នាំមកហើយស្រាប់មកនឹងមកទៀតមកហើយហើយដល់មកទៀតហ្នឹងទៅរៀនកម្មដ្ឋានវាដល់រៀនកម្មដ្ឋានដូចកម្មដ្ឋាននឹងមកត្រូវឬនៅខ្លួនបសម្បានមកបែកកម្មធៀបទៀតមកតាប់តនេះយ៉ាងណាណាអានឹងអធិស្ស្រ័យ ហើយបើចរិតផ្សេងទេអ្នកស្រឡាញ់ច្រើនអ្នកខំច្រើនអ្នកបង្វែងច្រើនអានឹងគេហៅទម្លាប់ចិត្តដែលកើតមកពីកំណើតឬអាស្រ័យការផ្សេងគ្រប់ដែរប៉ុន្តែវាជាអកុសលហើយវាជាជាច្រើនប៉ុន្តែលោកជានឹងមិនមែនថាជាជាល្អឬជាអាក្រក់គឺតែផ្ដាស់ដែរវាថាចង់ដឹងដេញដោលតែផ្ដាស់ទៅអញ្ចឹង ចិត្តច្រើនទៅហ្នឹងវាសម្រាប់ចិត្តសម្រាប់កំណើតមានសអប់រំសំទុកមកដែរទៅមានខាងក្នុងទៅអាមើលស្រ័យខាងក្រៅចឹងវាមានអារម្មណ៍ពីរហ្នឹងអញ្ចឹងអាណាបានហ្នឹងយើងត្រូវស្គាល់ព្រំដែនយើងសិក្សាសម្មិញបានដឹងហើយពុទ្ធកិច្ចខាងដើមតែយើងឥឡូវបន្តកកចោល4ប្រកោ តកូលនឹងក្រុមក្នុងបាលីបត្រៃវិដកនៅបានពោលថាទីខំវាអសសន្តោទីខំអសសាមីតេយនិតេការពិភពសព្ទាថាតើបាទបានដរង្ហើមចេញវែងក៏ដឹងច្បាស់ប្រកាសថាមានស្មារតីចាំជាថាមិនដរង្ហើមចេញវែង ទីធម្មវាបសកម្មតោទីធម្មបសកម្មនៃទេពជាមេតេការបាត់មាញ់ដងហើមទៅវែងក៏មានស្មារតីកាន់ចិត្តប្រកាសថាមាញ់ដងហើមទៅវែងនឹងតកោទីមួយរះកម្មវាអសកម្មតារះកម្មអសកម្មនៃទេពជាមេតេការបាត់បាញ់ដងហើមពេញផ្លៃក៏ដឹងច្បាស់ថាបាញ់ដងហើមពេញផ្លៃ រសង្យអសន្តរសង្បកសេសាមេតេយនិតេបកសាមេតេវិជនិតេចាបើមិនដឹងហើមចូលខ្លីក៏ដឹងបើថាមិនដឹងហើមចូលខ្លីនេះទីនេះរោចវិទីទី3សតតាយបរិសង្វេទីអសសេសាមេតេសកតេពីខសកតាថាថ្មាញកំណត់ដឹងនៅកាយទៀតអស់ហើយទើបដឹងហើមចេញ អាត្មាអាត្មាកំណត់ដឹងនៅកាយតមកហើយបើរំហំចេញសបកាយបរិសង្វេទីបសសេសាមេទេសកតេសិក្សាថាអាត្មាអញការកំណត់ដឹងនៅកាយទាំងអស់ហើយដើរដង្ហើមចូលនឹងតកោខ្យល់ទី3ដល់តកោខ្យល់ទី4បាសសំកយ៉ាងកាយសំខានអសសេសាមេទេសកតេ អាត្មាសិក្សាថាសិស្សសិក្សាថាអាត្មាការងាប់នៅកាយសង្ខារហើយដកដង្ហើមចេញចាក់កម្មយ៉ាងកាយសង្ខារំបស្សសេសាមិទេសកតេសិស្សសិក្សាថាអាត្មាការងាប់នៅកាយសង្ខារហើយបានដកដង្ហើមចូលអញ្ចឹងមាន4ណាតែកោខ្យល់4ក្រុម ហើយយើងត្រូវដឹងថាការសិក្សានៅធម៌នេះមិនមែនអាស្រ័យនឹងសេចក្តីនឹងតណ្ហាតមយាដែលខ្លួនចង់បាននោះទេគឺអាស្រ័យនឹងការសតតិតមយា តែដែលខ្លួនត្រូវធ្វើឬព្យាយាមសតតិតែដែលខ្លួនត្រូវចម្រើនតែត្រូវធ្វើតែដែលខ្លួនត្រូវចម្រើន អញ្ចឹងធម៌ហ្នឹងតរតែចម្រើនទើបបានប៉ះទើបបានពលស្រីណាបើมันបានចម្រើនទេมันបានពលស្រីដល់បានចម្រើនបានពលស្រីដល់ធម្មតាហ្នឹងវាមិនរត់ចូលទៅក្នុងអាណាបានស្ទេអាណាបានស្ទេគឺជាជីវធម៌ដែលកើតឡើងអាស្រ័យនឹងការចម្រើនមនុស្សធម្មតាអញ្ចឹងមានអីអត់ អត់ដឹងធម៌នឹងទេបើសិនជាបានសិក្សាទៅច្បាប់ទៅគ្រាន់តែបានដឹងអញ្ចឹងតែមិនទាន់ស្គាល់មិនបានស្គាល់ត្រូវប្រៀបដូចជាបុគ្គលមិនដែលស្គាល់ស្រុកដូចថាទៅណាមិនដែលស្គាល់ប្រទេសប្រទេសដទៃហើយគ្រាន់តែរៀនឆ្លងនៅក្នុងស្រុកខ្មែរយើងអំពីខែដីខែទីប្រវត្តិសាស្ត្រ របស់ស្ដេចគឺឬក៏គុំសាស្ត្រអំពីទឹកដីរបស់គឺឬក៏ពីលោកភាពការរស់នៅរបស់មហាជនឬក៏អរិយធម៌ការសាស្ត្រព្រោះតែនៅអរិយធម៌ដែលគឺតែសន្លំអក្នុងជីវិតរបស់គឺប្រវត្តិធម៌ចំណេះចេះដឹងនៅក្នុងសង្គមគឺនឹងយ៉ាងម៉េចយ៉ាងម៉េចបានតែរៀនហ្នឹងទៅតែមិនដែលបានទៅទេមិនដែលបានឃើញ ហើយអ្នកដែលមិនដែលបានចម្រើននៅធម៌នឹងត្រឹមតែបានទន្ទឹងឲ្យចាំមាត់អញ្ចឹងយើងចាប់ចិត្តដូចគ្នាអញ្ចឹងมันបានព្រោះទៅមិនទាន់មានការពិសោធន៍លឹកដំមិនទាន់បានជួបដូចគ្នាអញ្ចឹងហើយធម៌នេះសភាវធម៌នេះវាកើតឡើងអាស្រ័យនឹងការអប់រំចម្រើនណាវាបានតតគ្នាអញ្ចឹងយើងធ្វើយើងតាមស្ដាប់ នៅសេចក្តីអត្ថាធិប្បាយនៃកិច្ចសន្និបាត Mm-hmm. ដំបងដៃយើងអង្គុយសែនភ្នែកតម្កល់កាយឲ្យត្រង់ប្រមូលចិត្តដាក់ក្នុងទ្រូងមានមុខអោនចុះទៅរកខ្យល់ដង្ហើមចេញចូលមានមុខអោនចុះបាននៃសតិនឹងមាននឹងដាក់ចុះលែងស្ទើរទៅក្រៅដាក់ចុះទៅខាងក្នុងហើយ ចាប់ដកដង្ហើមចេញវែងចូលវែងនេះចាប់ដកស្មារតីដំណៀននឹងតាមដានខ្យល់រលឹកហើយនឹងដឹងខ្យល់ចេញវែងចូលវែងនេះហាត់ធ្វើធ្វើធ្វើធ្វើយូរយូរយូរចុះយូរឡើងឡើងចុះឡើងចុះស្រាប់តែខ្យល់អាសាសៈបស្សៈកើតឡើងណាអាសាសៈបស្សៈកើតឡើង ចតនឹងវាកើតឡើងសតិវធនឹងកើតឡើងឡើងមកឡើងចុះខុសអំពីធម្មតាយើងចេះធ្វើតែចាប់តែនឹងមាននឹងរលឹកតាមបានខ្យល់នឹងព្រមបរៈឡើងថានឹងចុះចេញវែងចូលវែងចេញវែងចូលវែងចេះធ្វើណាតែនឹងហើយប្រកោខ្យល់ទី1 បើធ្វើយូរយូរយូរទៅខ្យល់នឹងខ្លីណាចុះខ្លីឡើងខ្លីចុះខ្លីឡើងខ្លីឡើងខ្លីចុះខ្លីចុះខ្លីឡើងខ្លីឡើងខ្លីចុះខ្លីចិត្តតែមកចឹងមកហើយសួរតបមិនដែរ បានមានច្រើនច្រើនមានតែខាងធ្វើខ្លីអត់ទេមិនមែនយើងសំធ្វើខ្លីដែលយើងចម្រើនវែងវែងវែងយូរយូរទៅខ្លីនឹងវាតាមឡើងហើយក៏ហៀវធរនេះមិនមែនតែអញ្ចឹងកុំឲ្យចិត្តចលកុំឲ្យសំធ្វើខ្លីយើងសំធ្វើវែងនេះយើងចំណាំទៅហ្នឹងណាមកនេះណាយើងត្រឹមធ្វើវែងតាវែងចាញ់វែងចូលវែងចាញ់វែងចូល ហើយដល់ខ្យល់ហ្នឹងវាវែងចេញវែងចូលវារំដាស់ហ្នឹងមិនព្រមទៅដឹងដែរមិនរំយើងព្រមដកវែងចេញវែងចូលវែងចេញវែងចូលដល់ខ្យល់វាកើតទៅអត់បាច់ចាំព្រមដកទេចាប់តែវាឡើងវឹងចុះវឹងឡើងខ្លួនឯងហ្មងអាហ្នឹងយើងគ្រាន់តែដឹងឯដែរដោយវងគោអញ្ចឹងណាដោយវងគោអញ្ចឹង បងគោយើងនៅក្នុងមិននៅក្នុងនៃក្រោលយើងបើកក្រោលហើយយកចេញយើងដេញវាឬក៏យកអីគប់វាទៅតែតែវាចេញមួយមួយមួយមួយមួយទៅមកតែដល់អស់ហ្នឹងវាឃើញមួយមួយដឹងព្រឹងចេញម្ដងពីរម្ដងបីម្ដងបួនណែនរបស់ឲ្យគ្មានទេអ្នករាប់ ហើយយ៉ាងយ៉ាងណាមិញម្ចាស់គោនេះនិយាយជំនាលគោហ្នឹងដបងដៃរៀងស្គយស្គយដែរដល់គោះដេញចឹងណាដល់ចេញមួយដឹងមួយចេញពីរដឹងពីរចេញបីដឹងបីដល់ចេញញឹកញឹកញឹកដេញញឹកញឹកតែចេញទៅមុខដឹងទៅមុខមកហើយគឺយ៉ាងបីអត់ជួនហ្នឹងណាផងដឹងតែស្មាតផងចឹងចេញពូទៅដឹង ដូចគ្នាឃើញយើងអ្នកចម្រើនកម្មដ្ឋានអាណាបានឹងចឹងមើលដៃមួយមួយមួយចេញមួយចូលមួយចេញវឹងចុះវឹងឡើងវឹងចុះវឹងឡើងដល់យូរយូរញាក់វឹងចុះវឹងឡើងវឹងចុះវឹងឡើងវឹងចុះវឹងឡើងវឹងចុះវឹងឡើងហ៎ អានឹងធ្វើតាមអាមាតាមមិនក៏ប្លែងណាគេថាលោកគ្រូក៏ប្លែងណាអត់ទេបានតែធ្វើរបៀបខ្យល់អញ្ចឹងដើរវឹងចុះវឹងឡើងវឹងអាចចោលយូរណាអត់ទៅចោលយូរចោលញឹកអត់ដល់យូរយូរចេញវិញឹកមានចោលដៅម្ដងដៅម្ដងដៅម្ដងណាវាទៅយ៉ាងនេះណា Thế ta sinh lên nó rất cho lư lư lư lư Ở tập phát đi lư tâm quyết lên mà Đâm ma cho chẳng vâng Vẫn chọc, vẫn vâng lãng về vâng nhé Vên chọc, vên lợn, vên chọc, vên lợn, vên chọc, vên lợn, nguôi nguôi បើយូរយូរញាប់វែងចុះវែងឡើងវែងចុះវែងឡើងវែងចុះវែងឡើងហើយតែតែយើងតាមជាប់ដល់កន្លែងខ្លីហ្នឹងក្រុមខ្លីឯងតែកងចោទី2ខ្លីចោះខ្លីឡើងខ្លីចោះខ្លីឡើងចោះឡើងចោះឡើងប៉ុន្តែខ្លីទី2ដល់ទី3 គឺបីខ្យល់នឹងវាច្រើនណាអញ្ចឹងគឺតែកាយយោគឺខ្យល់កាយគឺខ្យល់ខ្យល់គឺកាយកាយគឺខ្យល់ខ្យល់គឺកាយបានគេហៅកាយៈសពកាយៈសព្វៈប្រថាចំពោះសពកាយៈកាយចំពោះគឺខ្យល់ចំពោះគឺខ្យល់ទាំងអស់ខ្យល់សន្ធឹកខ្យល់សន្ធប់ ចោលវាច្រើនពេកចរមៀនបានបានគេហៅសពបកាយៈចោលច្រើនសពបកាយៈចោលច្រើនខ្យល់ក្នុងខ្លួនយើងមានសភាពផ្សេងហើយច្រើនណាមានតំមានធូមានឡើងមានចោះមានតតឹងមានបណ្ដោយមានញាក់មានញ័រច្រើនណាមានវិបការៈ ដំណើរផ្សេងផ្សេងមិនអាចសន្និដ្ឋានថាយ៉ាងណាបានបើសិនយើងតាមដឹងនៃចតទាំងអស់នេះគឺតែមានច្រើនហើយព្រះអង្គលោកឲ្យយើងដឹងនៅចំណុច3ណាដល់ហ្នឹងដើម្បីដកចិត្តចេញពីវេទនាកាយមកចូលដល់ពេលហ្នឹងវាមានន័យទេណា ដែលមានការបែងចែកជាពីរខ្យល់មកក្រុមគេហៅផងខ្យល់ខាងក្នុងដកដង្ហើមចូលចេញហើយមានក្រុមខ្យល់មកក្រុមទៀតប្រព្រឹត្តទៅពេញកាយទាំងអស់ណាអញ្ចឹងខ្យល់នឹងរត់ពេញកាយទាំងអស់មកក្រុមទៅខ្យល់ដកដង្ហើមចេញចូលនៅខាងក្នុងហ្នឹងមកក្រុមទៅណាឡើងពីរក្រុមហ្នឹងយើងចាប់ឲ្យបានណាដើម្បីបង្រៀនទៅកុំឲ្យវា វាវាវិញ្ញាយឲ្យឲ្យវិញ្ញាយចំណេះរៀនបង្រៀនទៅឲ្យវិញ្ញាយឲ្យប្រទេសប្រទេសបង្រៀនដល់ទៅដល់សំណឹងតើបើចោលវិសាឡើងទៅជាពីរក្រុមហើយក្រុមគ្រូគ្រៀតក្រុមល្អិតក្រុមប្រព្រឹត្តទៅតាមផ្លូវកាយក្រុមប្រព្រឹត្តទៅខាងក្នុងនេះអាខាងក្នុងអាទៅតាមដង្ហើមយើងចុះទៅពវៀននេះអាហាងក្រៅហ្នឹង វាលេងតំមុខតំមាត់តំដៃតំជើងលមាស់មុខលមាស់ទៅចុកចំណេះចុកចំណេះចាក់ចំណេះចាក់ចំណេះដោតចំណេះដោតចំណេះក្តៅចំណេះត្រជាក់ចំណេះលមាស់ចំណេះចុកចំណេះចាក់ចំណេះជាតិចំណេះនេះប្រំក្រៃពេញមកមានខ្យល់ខ្លះដូចជាមុខក្បិតចាក់ក្បាលពោះឡើងញាក់ទាំងខ្លួននេះមានខ្យល់ខ្លះក្តៅមកយើងសាហាយ ដោយឡប់ទៅមានខ្យល់ខ្លះដោតក្បាលដោយមកបាត់មានខ្យល់ខ្លះចងក្បាលវិញដូចជាវិញដមនេះរត់ក្បាលប៉ែសនេះតាមយ៉ាចូលតាមតាយឲ្យប៉ែសហ្មងឲ្យឡើងស្ងៀមនឹងឲ្យខាត់នឹងខើណានឹងក្រុមទៅព្រៀបនឹងតែក្រុមពេញកាយហ្មង តែយើងចម្រើនទេយើងជួមចឹងបារាតិចច្រើននេះបើឋានណែនណែនរបស់នោះបើខាតធ្ងន់ធ្ងន់ក៏ដុកដុកដូចជាធ្ងន់អីចឹងដូចថ្មចឹងឲ្យធ្ងន់បើថាក្រាស់បឹកនៅនឹងហ្មងឲ្យណែនតែស្ទៀងមកឋានណែនក្នុងខ្លួនហាក់ដូចជាយកលំទៅទៅចោកចាប់ពីកកឯងចុះទៅមកឲ្យណែននឹង អត់តែអីដមចង់ឃើញទេនេះនឹងយើងស្ដាប់បការៈនឹងឲ្យបានដល់អស់គ្នានឹងគេហៅសភាវៈតបតែងកាយដែលកើតពីពីវិបត្តិកិច្ចកិច្ចចម្រើនមកដល់ហ្នឹងតើយើងត្រូវប្រតិបត្តិនឹងរេចណាមកដល់ប៉ុណ្ណឹងតើយើងត្រូវប្រតិបត្តិនឹងរេច លេះលាស់ចង់ប្រកាច់ចង់លកចោលចង់ងាប់ហើយបើសិនជាយើងមិនបានស្គាល់កិច្ចបប្រតិបត្តិជាសមាធិជាសមាបរិបត្តិទេជាសេចក្តីបប្រតិបត្តិត្រូវទេយកជាចងនោះក៏ដល់នៅភាពមួយតក់ស្លុតរន្ធត់ញាប់ញ័ររហូតដល់ក្រមនឹងទុកវាជំនាញមិនបានតែក៏ប៉ុន្តែតាមផ្លូវចាយក៏ជំនាញភ្នែកចោលណាឬក៏រអាចិត្តរហូតដល់លែងចម្រើនកម្មដ្ឋាន ព្រោះអីព្រោះឃើញកម្មដ្ឋានហ្នឹងវាពិបាកស្លាប់ទេណាអញ្ចឹងអញ្ចឹងឥឡូវនេះខ្ញុំកណាស្មាតខ្ញុំនឹងប្រជឿននៅដំណើរបច្ចេកទេសដើម្បីកុំឲ្យវាជួបនៅប្រជឿអស់ឥឡូវបើសំណុំនេះចោលកាលាំងច្រើនហើយគឺយើងមិនបានធ្វើទុកក្នុងចិត្តនៅព្រមចោលដែលមានក្នុងកាយទាំងអស់នោះទេ នេះកុំធ្វើវាកុំទៅកុំយកចិត្តទៅស្ទាបទៅឯងទៅទំពាទីនៅសភាពនៃចំណៃដែលនាំមកនៃការពុទ្ធគុលត្រូវធ្វើទឹកក្នុងចិត្តនៅ ចំណុច3នេះចំណុច3លក្ខណៈសពកាយចបរិសង្វេទីនេះត្រូវធ្វើទឹកក្នុងចិត្តនៅចំណុចទាំងអស់គឺចំណុច3ខាងដើមខ្យល់កណ្ដាលខ្យល់ខាងចុងខ្យល់ ពេលដល់រង្ហើមចូលដើមខ្យល់ច្រមុះកំណាក់ដល់បេះដូងចុងខ្យល់ទឹកគឺធ្វើទុកចំណុច3ហ្នឹងឲ្យដល់រង្ហើមចូលទៅដល់រង្ហើមចេញដើមខ្យល់ទឹកចំណាលខ្យល់បេះដូងព្រមហ្នឹងចុងខ្យល់ច្រមុះដល់ឲ្យយើងធ្វើនេះបណ្ណានឹងគេហៅសពកាយបរិសੰវេទី កំណត់ដឹងនៅ3នឹងដកចូលទៅបងដកចេញមកធ្វើសតិនឹងឲ្យស្មើក្នុងទីទាំង3កុំឲ្យបាត់នៅចំណុចណាមួយហាត់អញ្ចឹងហាត់កំណត់អញ្ចឹងកំណត់នៅត្រង់ចំណុច3ណាអញ្ចឹងចូលដើមរបស់ណាចូលចូលទៅមិនប៉ះរបស់មុនបានមកឆ្លងកាត់បេះដូងបានទៅកាន់ទឹកក្បាលពោះនោះ ដល់ចេញឡើងវិញយើងដកចេញមកវាដើមខ្យល់នៅទឹកហ្នឹងវាឆ្លងកាត់បេះដូងមកវាមកតចំណុះចេញទៅដល់យកជាវចរសន្សំនៃការដឹងនៅចំណុចដើមកណ្ដាលខាងចំនៃខ្យល់ចូលនិងខ្យល់ចេញមិនយល់ប៉ុន្មានចោលដែលមានក្នុងចាកក្នុងកាយទាំងអស់ស្រាប់តែរលត់អស់ទៅអស់មកអស់លែងមានវេទនាហ្នឹង តឹងមុខតឹងមាត់ចុកចុកចុកឡើងក្តៅក្រហល់កាយស្រាប់តែរលត់អស់ទៅមករងប់អស់ទៅអត់មានបាត់អស់ទៅអេអញ្ចឹងការការមានស្មារតីណាការមានស្មារតីកំណត់នៅដើមកណ្ដាលនៅខាងចុងនៃចោចូលនិងចោចេញនេះឯងប្រសថាគុណលើកហៅថាកងចោទី3 លើកបញ្ញត្តិថានេះជាកងសល់ទី3នៅពេលដែលយកជាវចរទាំងឡាយអញ្ចឹងយកជាវចរកុំឲ្យសង្ស័យគឺឧមាសាបាលការិហោសាមណេរអ្នកមានសិលអ្នកបប្រតិបត្តិខ្លួនឯងហៅថាយកជាវចរអ្នកប្រព្រឹត្តនៅសេចក្តីព្យាយាមហ្នឹងឯងអ្នកប្រកបនៅសេចក្តីព្យាយាមហ្នឹងឯង នឹងហៅយកជីវចរថ្មីច្រឡំឬគេហៅតែយកគីក៏បានដែរណាអ្នកមានកិរិយាប្រកបរឿយរឿយបានន័យថាចម្រើនខុសជាប់មិនណាច់និយោគីចរយោគីកុំឲ្យសង្ស័យពីពីហ្នឹងនៅពេលដែលយោគីចរទាំងឡាយឬយោគីទាំងឡាយបានកំណត់ខាងដើមខាងដើមនិងខាងចុងនៃខ្យល់ហើយចម្រើនតទៅ រហូតដល់ត្រាបេកាយសង្ខារទាំងអស់នេះចាប់ចាប់ណែនតាមតាប់កងចលដែលមានក្នុងកាយក៏ស្ងប់ទៅរលត់ទៅអស់ទៅសូន្យទៅនេះសូន្យទៅអស់អស់ទៅសូន្យទៅដល់អស់ទៅសូន្យទៅខ្យល់នេះឯងក៏ល្អិតនេះនេះល្អិតណាអត់មកដល់ទៅដល់សំណឹងទៅតាម តែយកជាវចកគាត់បីដឹងគាត់បីឃើញទេការតែក្បាលហ្នឹងតែចម្រើនយូរយូរយូរយូរសារក្បាលទៅលាយអស់អាកម្មប្រហែលលាយអស់ហើយខ្លះអាទៅដូចស្កែងនេះណាខ្លះឡើងទៅភុះដូចដៃក្អមណាខ្លះមិនព្រមតែភ្លុះតើនិមិត្តបើខ្លួនស្លត់សន្សំនៅអសតជនពីដើមមកគឺចុះគោះក្បាលតែមកគោះក្បាលចេញមក ខ្លះម្ដងហ្នឹងឃើញពន្លឺឃើញដូចវងអាទិត្យវងប្រចាំក៏មានដែរអង្គខ្លះដូចជាសំណុំផ្សែងដែលវាភុលឡើងឬដូចជាតទឹកតខ្យល់ឬក៏ដួងតារាដួងកែមនីច្រើននិមិត្តឃើញដូចជាអូឌីស្ទឹងទៅច្រើនណាស់ ទៅតាមឧបនិស្ស័យរៀងខ្លួននឹងក៏ឃើញចឹងទៅតែនៅក្នុងពេលនេះដែលយើងត្រូវរៀនជាអតិកម្មវិកបកុលក៏បីដឹងក៏បីឃើញក្នុងសតបដ្ឋាននេះគឺយើងមិនបានចាប់អារម្មណ៍ទេ គឺយើងយកអារម្មណ៍យើងតាមដានខ្យល់តាមយ៉ាងឃើញទេយើងយើងមិនបានធ្វើទឹកក្នុងចិត្តនៅពន្លឺនៅនិមិត្តអីទាំងអស់ហ្នឹងទេតែយើងសិក្សាឡើយនេះអាហ្នឹងចាំដល់ទៅទៅថែមទៅទៅដល់ញ៉ែពេលយើងសិក្សាតាមថ្នាក់នឹងថ្នាក់ដំបូងហាត់ទៅទៅបឋានអញ្ចឹងនៅពេលណា ដែលយកគិរចរកំណត់ខាងដើមកណ្ដាលខាងចុងនៃខ្យល់ដកចេញដល់តូយូរយូរទៅខ្យល់ស្ងប់ម្ដងសាច់ម្ដងសាច់រហូតដល់ស្ងប់ណដ្ឋិសន្តោបរំសុខੰសេចក្តីសុខអ្វីស្មើនឹងសេចក្តីស្ងប់មិនមាន ស្ដាប់នៅពធបន្តដូចតទៅតាមស្លាប់ចំណាំមក ចិត្តនៃលោកគិវចរទាំងឡាយច្រើនឡើងមកកម្មប្រជុំខាងលើគឺបើហើយបង្ហើយក្បាលអញ្ចឹងនេះណានេះឡើងមកលើអស់ណាចាស្ងប់ទៅអស់ចិត្តឡើងមកលើអស់ចិត្តឡើងមកលើឡើងមកក្នុងក្បាលអស់ទៅឡើងមកបើហើយអស់ចិត្តនឹងឡើងមកកាន់ឯកតាឯកតា ឧបេក្ខាអេកកតានេះមកនៅលើនេះឡើងនៅរបស់នៅធំនៅពោះដល់ពេលពូយូរយូរតាមខ្យល់នឹងជាតាមយូរយូរយូរយូរទៅសរខ្យល់នឹងអត់ទល់អត់ទល់អត់ទល់អត់ទៅចាប់ខ្សែភុលឡើងអស់ឆេញស្ងប់ឈឹងចិត្តនឹងឡើងកាត់អេកតាទៅថាចាប់គ្នាអស់ទៅ កាយនេះដៃជើងនិងកល់នេះស្ដូវកាយនឹងគេហៅកាយស្ដូវកាយបស្សតិណាកាយស្ដូវកាយបស្សតិកាយស្ងប់ខ្ចូលដល់ពិនិត្យមើលទៅឃើញល្អិតល្អិតនៅខាងក្នុងតាមខ្ចូលល្អិតហ្នឹង ខ្យល់នឹងឃើញបន្តិចបន្តិចបន្តិចបន្តិចឃើញនៅក្នុងខ្លួនយើងបន្តិចបន្តិចទៅតាមចិត្តដែលយើងជាតោអាចកាន់យកបានអង្គខ្លាំងឃើញស្នាមខ្យល់ល្អិតចុះឡើងចុះឡើងក្នុងអង្គខ្លះចាប់ឃើញខ្យល់ល្អិតនៅសម្បោះឡើងលើក្បាលអង្គខ្លះចាប់ គឺខ្យល់អលិតនៅក្តៅសមុទ្រទៅវាប៉ះសើប៉ះឬក៏នៅប្រជុំទៅហើយខាងលើតែចំណុចដែលវាសំខាន់ដែលយើងក៏បីដឹងហើយក៏បីចម្រើនតទៅមុខនៅពេលដែលការយើងស្ងប់អស់ហើយនេះចិត្តរបស់យើង មានអារម្មណ៍មួយទីមួយគឺខ្យល់ខាងក្នុងដល់ល្អិតណាតាមខ្យល់ខាងក្នុងដល់ល្អិតហ៎ចំណុចសំខាន់ប៉ុណ្ណាអត់មានដឹងអីលែងតអត់អស់តាណាក៏លែងតមានគិតមករៀងកាយយកអារម្មណ៍ស្គងឡើងតាមដានឡាត់ និងមេត្រាទី4ឧបេខាចិត្តឯកតាចិត្តចិត្តច្រើនឡើងដល់ហ្នឹងជួនកាលលាយឡំដោយសុខៈដែលតាមណាយទៅទៅបកតិជាបច្ច័យតាមសុខៈជួនកាលឡើងតាមសមាធិជាឯកតាណាបាទហ្នឹង នឹងហៅបសម្បយ៉ាងកាយសង្ខារំអសសេសាមេតេសកតេបសម្បយ៉ាងកាយសង្ខារំបសសាបសសេសាមេតេសកតេគឺខុសសកថាអាត្មាការរងាប់នៅកាយសង្ខារហើយទើបដកដង្ហើមចេញណែរងាប់កាយសង្ខារដកដង្ហើមចេញរងាប់កាយសង្ខារដកដង្ហើមចូលអញ្ចឹងពេល បែបដរហឹងតាំងមុខតាំងមាត់ចុកចុកចុកឡើងក្តៅក្រហាយក្រហាយស្រាប់តែរលត់អស់ទៅស្ងប់រងប់អស់ទៅអត់មានបាត់អស់ទៅតែអញ្ចឹងការការមានស្មារតីណាការមានស្មារតីកំណត់នៅដើមកណ្ដាលខាងចុងនៃខ្យល់ចូលនិងខ្យល់ចេញនេះឯងប្រះកថាគុណលើកហៅថាកងខ្យល់ទី3 លើបញ្ញត្តិថានេះជាកងចោលទី3នៅពេលដែលយកគៀវចរទាំងឡាយអញ្ចឹងយកគៀវចរកុំឲ្យសង្ស័យគឺឧបាសកបាលការិកោសាមណេរអ្នកមានសិលអ្នកប្រតិបត្តិធម៌ឯងហៅថាយកគៀវចរអ្នកប្រព្រឹត្តនៅសេចក្តីព្យាយាមហ្នឹងឯងអ្នកប្រកបនៅសេចក្តីព្យាយាមហ្នឹងឯង នឹងហៅយកពីវចរឲ្យច្រឡំឬគេហៅតែយកពីក៏បានដែរណាអ្នកមានកិរិយាប្រកបរឿយរឿយបានន័យថាចម្រើនខជាប់មិនដាច់យកពីវចរឬយកពីកុំឲ្យសង្កេតពីទីហ្នឹងនៅពេលដែលយកគៀវចតទាំងឡាយឬយកគីទាំងឡាយបានកំណត់ ខាងដើមកណ្ដាលនិងខាងចុងនៃខ្យល់ហើយចម្រើនតទៅរហូតដល់ត្រាប់តែកាយសង្ខារទាំងអស់នេះចាស់ចាប់ណែនតាន់តាប់កងខ្យល់ដែលមានក្នុងកាយក៏ស្ងប់ទៅរលឹកទៅអស់ទៅសូន្យទៅនេះសូន្យទៅអស់អស់ទៅសូន្យទៅដល់អស់ទៅសូន្យទៅខ្យល់នេះឯងក៏ល្អិតនេះនេះល្អិតណាអត់មក ដល់ទៅដល់ប៉ុណ្ណឹងទៅតាមតែយកគៀវចោក៏បីដឹងក៏បីឃើញដែរចាតែក្បាលហ្នឹងចាចម្រើនយូរយូរយូរយូរសារក្បាលហ្នឹងក៏លាយអស់អាកម្មប្រហែលលាយអស់ហើយខ្លះអាហើយដូចស្ែងនេះណាខ្លះឡើងទៅភូដូចដៃក្អមណាខ្លះមិនព្រមទៅភ្លុះតើនិមិត្តបើខ្លួនស្គាល់សន្សំនៅអសពជាវិដាមកឃើញសោះគោះក្បាលតែមក គួរបាត់ចេញមកមកខ្លះម្ដងហ្នឹងឃើញពលឺឃើញដូចវងអាទិត្យវងប្រចាំក៏មានដែរអង្គខ្លះដូចជាសំណុំផ្សែងដែលវាភុលឡើងឬដូចជាតទឹកតខ្យល់ឬក៏ដួងតារាដួងកែវមณีច្រើន និមិត្តឃើញដូចជាអូដូចស្ពឹងទៅច្រើនណាទៅតាមប្រព័ន្ធវិស័យរៀងខ្លួននឹងក៏ឃើញចឹងដែរតែនៅក្នុងពេលនេះដែលយើងត្រូវរៀនជាអតិកម្មវិកបុគ្គលក៏បីដឹងក៏បីឃើញក្នុងសតបដ្ឋាននេះគឺយើងមិនបាន ចាប់អារម្មណ៍ទេគឺយើងយកអារម្មណ៍យើងតាមដានខ្យល់តាមយ៉ាងឃើញទេយើងយើងមិនបានធ្វើទឹកក្នុងចិត្តនៅពន្លឺនៅនិមិត្តអីទាំងអស់ហ្នឹងទេនេះយើងសិក្សាឡើយនេះអាហ្នឹងចាំដល់ទៅទៅថែមទៀតទៅដល់ញ៉ែពេលយើងសិក្សាតាមថ្នាក់នឹងថ្នាក់ដំបូងហាត់សតិប្បដ្ឋាន អញ្ចឹងនៅពេលណាដែលយកគីវចរកំណត់ខាងដើមកណ្ដាលខាងចុងនៃខ្យល់ដកចេញដល់ទៅយូរយូរទៅខ្យល់ស្ងប់ម្ដងតិចម្ដងតិចរហូតដល់ស្ងប់រហូតដល់ស្ងប់មែនទេហើយបើយកគីវចរនោះចេះតែចម្រើនទៅចម្រើនទៅឆ្លងកាត់អំពីក្រុមខ្យល់ទី3ទៅក៏ចូលដល់ខ្យល់ទី4 គឺកាន់តែស្ងាត់កាន់តែល្អិតកាន់តែម៉ត់កាន់តែស្ដើងថែមទៀតពេលហ្នឹងគេពិនិត្យមើលឃើញនៅក្នុងខ្លួនមានខ្យល់ល្អិតល្អិតម៉ត់ស្ទើរតែមិនមានរហូតដល់ការនឹងប្រព្រឹត្តឡើងចុះនឹងដែលហៅថាប្រព្រឹត្តចុះពី4 នៅក្នុងសម័យនោះបើយើងពិនិត្យទៅលើខ្យល់ឃើញនឹងខ្យល់ល្អិតម៉ត់ដែរតែបើពិនិត្យទៅលើវេទនាវិញគឺការសោរអារម្មណ៍គឺអបេខាវេទនាអបេខាវេទនានឹងគឺជាការសោរអារម្មណ៍នៅសភាពស្មើស្មើ មិនរងនឹងទុកសុខតោងដងគោនោះគឺវិន័យចំកណ្ដាលគឺអបេក្ខាវេទនានឹងបើយើងពិនិត្យទៅលើវេទនានោះគឺអបេក្ខាវេទនាហើយបើយើងពិនិត្យទៅលើចិត្តនៅក្នុងសម័យនោះគឺចិត្តបរិសុទ្ធចិត្តស្អាតណាព្រោះចិត្តក្នុងពេលនោះគឺមានបញ្ញាចិត្តមានបញ្ញា ឃើញសភាពប្រែប្រួលរបស់ចលដែលមានលក្ខណៈអនិច្ចទុក្ខនិងអនត្តាចិត្តមានបញ្ញាខុសប្លែកអំពីចិត្តចលមុនដែលមិនទាន់បានចម្រើនចិត្តចលនេះមានបញ្ញាឃើញសភាពប្រែប្រួលអនិច្ចហើយឃើញរលឹកកើតអនត្តាធម៌នឹងបើកទៅលើចិត្ត អញ្ចឹងបានលោកពោលថាសមាធិបុគ្គលធ្វើឲ្យច្រើនទៅជាបច្ច័យកើតបញ្ញាអានិសង្ឃរបស់សមាធិលោកពោលថាវិបស្សនានិសង្សាគឺសមាធិមានវិបស្សនាជាអានិសង្ឃដូច្នេះប្រកណាអស់លោកសាធុជនដែលចូលបប្រតិបត្តិធម៌នេះគឺយើងមិនចង់បានឃើញច្បាស់នៅសភាពធម៌តាមពិត គឺខំប្រឹងអប់រំចិត្តចម្រើនសមាធិឲ្យសមាធិនឹងវាចាស់ក្លាវានឹងនៅទៅក៏មិនអាចដាស់ដឹងនៅវិបស្សនាបានដោយងាយមិនលំបាកទេព្រោះនៅក្នុងកលៈចិត្តដែលមានសមាធិហ្នឹងគឺជាកលៈចិត្តមួយដែលបរិសុទ្ធគេហៅកលៈចិត្តបរិសុទ្ធកើតរួមជាមួយនឹងកលៈចិត្តដែលជាទួសិល សិលបរិសុទ្ធចិត្តបរិសុទ្ធខណៈចិត្តដែលជាតួសិលឬក៏សមាធិចិត្តដែលជាតួសមាធិទាំងពីរនេះគាត់តែជាមានគាត់តែជាឈ្មោះប្រភេទនៃធម៌តែបើនិយាយពីខ្លឹមសារគឺតែមួយខ្លឹមសារគឺតែមួយគឺជាគណៈចិត្តដែលជារាងកាយរបស់វិបស្សនាដែលយើងត្រូវតែចាំបានដែលយើងត្រូវតែអប់រំ ហើយអបេក្ខាវេទនានេះបើសិនជាយើងចម្រើនបានហើយគឺត្រូវធ្វើឲ្យចាស់ខ្លាអញ្ចឹងបានជាលោកពូដល់វស្័យគឺមានការស្ទាត់ជំនាញក្នុងការនឹករោគក្នុងការចូលស្ថានតាមទុកចេញចាក់យ៉ាងបងគឺឲ្យមានការលះស្ទាត់លៀប ដើម្បីងាយស្រួលក្នុងក្នុងការដែលយើងចម្រើនវិបស្សនាតទៅអញ្ចឹងបានថានៅក្នុងពុទ្ធសាសនាហ្នឹងគឺមានវិធីអប់រំចិត្តដោយការចម្រើននៅក្នុងហមយេនហមចូលទៅតាមគ្រឿងមនោសូឬក៏សតិប្បដ្ឋានសូខ្យល់វិជាខ្យល់ប៉ុន្តែចិត្តរលឹកខ្យល់តើបានបរិសុទ្ធបរិសុទ្ធចិត្តមានបរិសុទ្ធខ្យល់វិញ បរិសុទ្ធចិត្តខ្យល់ក្រណជាឧបការៈអើក៏ជាឧបករណ៍ក៏ជាសម្ភារៈសម្រាប់ឲ្យចិត្តនឹងពីទឹកដើម្បីធ្វើឲ្យចិត្តវារំលឹងក្នុងសេចក្តីបរិសុទ្ធចិត្តយើងរឹងអស់លោកបើសិនជាមិនមានវិធីទូលយានទេគឺមិនទេចេះខ្លាំងទេ ហើយមិនដែលស្អាតដោយឯងឯងបរិសុទ្ធដោយឯងទេគឺតរទៅបរិបត្តិតរទៅអប់រំតរទៅចម្រើនទៅបានបរិសុទ្ធដូចចាងនេះតែប្រឡាក់បើសិនជាយើងមិនលៀនមិនជូតមិនដោះក៏វាមិនស្អាតយ៉ាងណាចិត្តប្រឡាក់ដោយកិលេសគ្រឿងតែមកបើសិនជាមិនជូតមិនលៀនមិនដោះមិនជម្រះទៅកម្មដ្ឋានទេ ពីចិត្តនឹងមិនបរិសុទ្ធទេអញ្ចឹងបានលោកពោលថាសមថៈនិងវិបស្សនាសមថៈជាកំពង់ឬក៏ជាកន្លែងសម្រាប់ឆ្លងចិត្តហើយក៏ជាស្មៀតសម្រាប់ជាចិត្តដែលមានពុទ្ធធ្វើអស់ពុទ្ធនឹងគឺជារឿងពិតដែលពុទ្ធទ្រង់សម្ដែងដូច្នេះគឺយើងត្រូវតែមានសេចក្តីវិជ្ជាយាមពេញចិត្តយកចិត្តទុកដាក់ក្នុងការអប់រំទូមានចិត្ត ទើបយើងស្វែងរកសេចក្តីសុខសម្រាប់ខ្លួនយើងក្នុងបច្ចុប្បន្នហើយនឹងសម្រាប់ក្នុងប្រាក់លោកបើសិនជាចង់ទៅទៅទៀតប៉ុន្តែចិត្តអត់ទូមានទៅបណ្ដាទេគឺដូចបកគោគ្រៀនបាយវាចង់ឆ្អែតដល់ទីបាយខ្លួនឯងក៏វាឆ្អែតចង់ដល់ទីបានឆ្អែតអ្នកទៅទៅទៀតបើមិនទូមានចិត្តមិនបានទៅទេហើយការទូមានតបតបខ្លួនទៀត ទៅព្រមគេប្រើពេកក៏អត់អត់បានសម្រេចព្រោះចិត្តខវាតាឡាដោយបទពិសោធន៍ដោយការអនុវត្តដោយការអប់រំសម្រាប់បើសិនជាអត់មានបានពិសោធន៍បានអប់រំសម្រាប់ទេក៏មិនឃើញមានសច្ចធម៌តាមពិតដែរអញ្ចឹងបានប្រពុតលោកពោលថាអត្តាហេតុដល់នេថោតហេតុនេថោប្រោសយាខ្លួនជាទីសុខរបស់ខ្លួន គឺគាត់ជឿបានទេបើការងារអ្វីៗគឺយើងចេះតែទុកបានតែប្រពធគឺប្រមុខគ្នាបានទេព្រោះពធជារៀបធមិនមែនជារូបធម៌ទេយើងប្រមុខគ្នានៃការតបតបតបខ្លួន ដោយបល័យក្នុងប្រទេសវឋានសោតទុគរអេតាយវេនគូជាផ្លូវមួយមូលទៅមួយគឺផ្លូវដែលបុគ្គលទៅដើរទៅម្នាក់ឯងមិនមិនមានគ្នាទេគឺសម្ដៅយកការបប្រតិបត្តិតខ្លួនផ្លូវជានាមធម៌មិនមែនជារូបធម៌ទេដូច្នេះបុគ្គលណាបប្រតិបត្តិបុគ្គលនឹងបានបុគ្គលណាមិនបប្រតិបត្តិបុគ្គលនឹងអត់បានអត់បានសម្រេច បន្តបត្តិត្រូវឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃនេះឈ្នះខ្លួនឯងសំខាន់ណាស់ទ្រឹស្ដីពុទ្ធសាសនាមួយម៉ាត់នេះគឺត្រូវមានចេតជំនះនៅលើរាជៈទោសៈទាំងមោហៈកាលណាបើចិត្តយើងបរិសុទ្ធមានរកចន្លោះគេចិត្តយើងអត់បានទេ វាព្រះសំដែងក្នុងអនិសង្កាយកតាសតិនេះកាយកតាសតិសោតមានរចន្លោះដើម្បីជ្រែកព្រះអង្គអត់បានទេនេះខដែលយើងចម្រើនអាណាបានសតិណាណាបានសតិអ្នកដែលចម្រើនចេះអាណាបានសតិចេះអក្សរ32ចេះធៀបកម្មដ្ឋាន4ហើយចេះសម្រាប់សរីរៈទាំង9យ៉ាងហើយមានប្រដាប់ទៅដោយអង្គធាន ទាំង4បឋមឈានទុរិយឈានតរិយឈានយតតឈាននេះកាយកតាសតិបុគ្គលណាចេះកម្មដ្ឋាននេះមានរកឱកាសដើម្បីជ្រែកចិត្តមិនបានគេថាអត់មានចែកបានទេព្រះសម្មាសម្ពុទ្ធនៅពេលដែលព្រះអង្គលោកចេញបួសទល់គ្នានឹងបរិនិព្វានសួរថាមានតាមស្កាញ់ព្រះអង្គទេនឹងសូមដំណើរពីពុទ្ធវត្តបន្តិច ព្រះសម្មាសម្ពុទ្ធមានមាសតាមក្រេតព្រះអង្គរហូតនៅពេលដែលព្រះអង្គបានបបងចេញបួសនេះព្រះអង្គចេញបួសនៅពេលរាត្រីយប់ជាមួយនឹងខណ្ឌអាមាត្យហើយនឹងព្រះពេលនោះមានរាត្រីនេះបានមកខាំងផ្លូវព្រះអង្គបានពោលថាណែប្រសិទ្ធអ្នកកុំទៅណានៅនឹងហើយ7ថ្ងៃទៀត អ្នកនឹងបានទៅជាស្ដេចចក្រពតត្រាសិរិយហើយអ្នកនឹងមានសម្បត្តិចេញមកអំពីផែនដីហើយនេះទីកំណត់ទ្រព្យទាំងអស់នឹងផុសឡើងសម្រាប់អ្នកហើយអ្នកកុំទៅបួសអី7ថ្ងៃទៀតទេអ្នកនឹងខ្លាយទៅជាស្ដេចចក្រពេលនោះប្រសិទ្ធផតបានពោលជាមួយនឹងមានឋាននេះយើងគ្មានอะไรទេទ្រព្យសម្បត្តិទាំងអស់នោះយើងគ្មានอะไรទេអំណាចទាំងអស់នោះយើងគ្មានចង់បានទេ ឥទ្ធិពលទាំងអស់នោះយើងលែងចាំបានហើយយើងត្រូវតែចេញបួសយើងត្រូវស្វែងរកធម៌ដើម្បីធ្វើឲ្យផុតនៅសេចក្តីទុក្ខគ្រប់យ៉ាងដូច្នេះនេះឯងត្រូវចេញអំពីមុខយើងព្រោះយើងត្រូវការទៅបួសមានរាជរាជការបើព្រះសម្មាសទ្ធត្ថរាជពលយ៉ាងនេះហើយมันអាចនៅខាងមុខបានទេ ពិតមែនព្រះអង្គមិនទាន់បានប្រាស់ជាពុទ្ធប៉ុន្តែមីអត់ហ៊ានចាំមុខទេអត់នៅចំពីមុខបានទេព្រោះព្រះអង្គមានបារមី30ពេញចាក់ហុកងារត្រូវតែភៀសខ្លួនចេញអំពីព្រះអង្គបើកឱកាសឲ្យព្រះអង្គធ្វើដំណើរទៅសាងសតិទីប៉ុន្តែមានរាជរាជគ្មានអស់អាល័យអំពីប្រះសមាសੰពុទ្ធយើងទេ ពុទ្ធបរិស័ទទាំងឡាយ នៅតាមជាប់តាមរហូត តាមរហូតក្នុងសម័យមួយនៅក្នុងបត្រៃវដខ្ញុំកណ្ដាលស្មារតីបានឃើញពេលដែលព្រះអង្គលោកបំពេញទុក្ករកិរិយាណាស្វែងរក6ឆ្នាំបងមានប្រេវិតវិតកកថាបើសិនជាអាត្មាអញធ្វើជាវរាជាវិញអាត្មាអញនឹងគ្រប់គ្រងផែនដីយ៉ាងនេះចេះយ៉ាងនេះចេះវាផ្លិតថាបបពុតព្រះអង្គត្រូវហើយ សូមព្រះអង្គទ្រង់ប្រោះមេត្តាដាក់ទៅទៅគ្រប់គ្រងផែនដីវិញមានថាទេមានឯងកុំកុំនិយាយអញ្ចឹងតែឋានពុទ្ធយើងនឹងទៅធ្វើទៅជាស្ដេចនិខរមានភាពខ្លួនតិចហើយមានបានធ្វើកតិកានឹងព្រះថាប្រសថតឯងគ្រាន់ដើរឲ្យតែគ្រាន់យកប៉ុន្តែចាប់ពីពេលបួងទៅរហូត បើសិនជាឯងគិតអាក្រក់ក្នុងពេលណាមានយើងក្នុងពេលនោះហើយតាមព្រះជាប់តាមរហូតតាមព្រះតាមអស់7ឆ្នាំមកតាមរហូតអត់ទៅទេតាមច្រឡឹងមើលឲ្យតែច្រឡោះចូលស្រែកហ្មងយើងព្រះទៅក្រោយវិញអត់ឲ្យទៅមុខទេរហូតដល់ពេលព្រះអង្គរៀបបានត្រាំមានរាត្រីមកតាមតាំងបងទៀតប៉ុន្តែព្រះអង្គកំចាត់បងដោយ បារមីធម៌ណែលោកយកពិចារណាទៀនសិលមេខមៈបញ្ញាវិរិយៈខន្តីសច្ចៈតឋានមេសោបេខាដែលលោកសាងបារមីអស់4អសង្ខ័យសម្រៃមួយសែនកាប់យ៉ាងចម្រឹងជាទីបំផុតព្រះអង្គអត់មានអាវុធយុទ្ធភ័ណ្ឌអីតតទាំងនេះទេព្រះអង្គគង់លើបលាំងវាមកដល់ចោលណែប្រសិទ្ធចោះចេញអំពីបលាំងទៅ កម្លាំងនេះមិនមែនកើតឡើងដើម្បីប្រតិភពឯងទេដើម្បីយាងជាស្ដេចនៃនេះតែលោកថាទេមែនទេកម្លាំងនេះកើតសម្រាប់អ្នកអ្នកសាងបារមីដែលយើងឯងអត់មានកម្លាំងអង្គុយទេព្រោះឯងគ្មានបារមីទេហើយសាក់ស្អីណាឯងណាណាទៅដែលហ៊ាននិយាយថាកម្លាំងរបស់ឯងនោះវាថាសាក់ស្អីយើងនេះកងទ័ពយើងពលហោះឲ្យខាប់ដីសុទ្ធកងទ័ពរបស់មេគេហៅមេរតេណា ពេញទឹកពេញដីតែក្រេឡើងថានឹងហើយយើងជាសាក់ស័យទាំងអស់ប៉ុន្តែសាក់ស័យនោះសិតតែគ្នាឯងទាំងអស់សិតតែក្រុមឯងពលឯងហើយបានត្រូវថាណែសាក់ស័យណែឯងសិតមានវិញ្ញាណសិតតែគ្នាឯងទាំងអស់ចាំសាក់ស័យតថាគតវិញសាក់ស័យតថាគតគឺផែនដីដែលគ្មានបលិន ព្រោះផែនដីនេះរដ្ឋាភិបាលបានជួយចាត់បានកសាងនៅលើនយោបាយអញ្ចឹងដីនេះជាសាក្សីរបស់រដ្ឋាភិបាលកម្លាំងនេះជារបស់រដ្ឋាភិបាលផែនដីស្រែកទៅលោកយាយលោកតាស្រែកផែនដីញ័រស្រែកស្រែកមកមានសំឡេងទទួលស្គាល់ថាបលាំងនេះពិតជារបស់ព្រះអង្គមែនព្រះអង្គបានសាងបារមីជាសំឡេងស្រីសុទ្ធបានគេគ្រូនាងគង្ហិញផលនេះនេះស្រីសំឡេងវាស្រែកចេញពីផែនដីមកស្រីមក មានតលកំណត់ប្រើយុទ្ធសាស្ត្រយុទ្ធសិលដោយវិធីផ្សេងផ្សេងដោយអំណាចនៃខ្លួនព្រះសម្ពុទ្ធលោកអង្គងធៀមលោកពិចារណាទៅអនទេវតាទាំងឡាយរត់ចោលតថាគតអស់ហើយតើទេវតាមានលេងទេណាមិនមើលលោកធាតុរត់ចោលតថាគតអស់ហើយញាតទាំងឡាយរបស់តថាគតគ្មាន សិក្ខាគតមានតែបារមីទាំង10ពិចារណាទានសិលនៃកម្មៈបញ្ញាវិរិយខន្តិសច្ចៈសដ្ឋានមេតសិក្ខាមេរាធិរិញក៏ចាស់តាញ់ប្រសាសដាលើកដៃនមស្ការថ្វាយបង្គំហ៎ថ្វាយបង្គំមកដោយសារអំណាចនៃបារមីរហូតពោលថាបបិទ្ធព្រះអង្គព្រះអង្គជាបរោះដ៏ឧត្តមព្រះអង្គជាបរោះដ៏ខ្ពង់ខ្ពស់ បរោះដ៏ប្រសើរនៅក្នុងលោកនេះទេវលោកព្រហ្មលោកមេរលោកគ្មានអាណាដល់ព្រះអង្គឡើយដូច្នេះខ្ញុំប្រកាសណាសូមនមស្ការចំពោះព្រះអង្គសូមព្រះអង្គប្រោះប្រទានសត្វទាំងឡាយឲ្យបច្ចៈទុំនេះគឺផុតខ្វាយគុំហើយក៏ភៀសខ្លួនបាត់អស់ទៅដាច់នៃមេអស់សង្ឃឹមយ៉ាងខ្លាំងអស់សង្ឃឹមទៅអង្គុយគ្រូផែនដីអញអស់សង្ឃឹមហើយ រយៈកាល7ឆ្នាំហើយសតវសាតាមផ្សាផ្សាញ់សវនៈគោដំដើម្បីកុំឲ្យបានប្រះខាខៃធ្វើជាងចេះធ្វើជាងចោះឲ្យប្រសាស្ដាដាច់សិលប៉ុន្តែព្រះអង្គមិនព្រមដាច់សិលផងនៅតែនៅតែបរិសុទ្ធអញ្ចឹងបាទដូច្នេះណាអស់សង្ឃឹមហើយថ្ងៃនេះទៅគ្មានផ្លូវទេអត់មានផ្លូវទេ អង្គុយគូសដីអស់សង្ឃឹមតូនមាន3នាក់ឈ្មោះនាងរៀបពីតណ្ហាអរតី នៅពេលដែលព្រះអង្គកំពុងតែគុំពិចារណាខរៀបចំខដើម្បីសម្ដែងផលប្រសពនេះ45ថ្ងៃកូនមានទាំង3នាក់មកស្វែងបង្គំប្របីតាបបិទ្ធប្របីតាប្របីតាក្រៀមក្រំក្នុងចិត្តរឿងអីប្រាប់កូនស្រីមកកូនហើយកបីតា ប្របាក់ចិត្តព្រួយចិត្តអំពីប្រពុតនេះប្រសំណកុដលតែបានប្រះហើយនៅមិនសោះទេលោកក៏ដើរទេសនាព្រះអង្គវាទៅនិព្វានអស់ហើយចោលអញហើយដែលមាននឹងនៃខាត់ប្រាំនឹងគ្មានខាត់ចង់បានអីទេចង់កុំឲ្យគេទៅចោលដល់ឲ្យគេនៅជាមួយគេនៅជាមួយម៉ែឯងនាំនៅក្រៅទៅហើយ ហើយដល់ពេលអញ្ចឹងទៅកូនស្រីថាឥឡូវទុកឲ្យខ្ញុំវិញធម្មតាបរោះត្រូវការស្រីចាញ់នឹងមកអាតែជិនទៅ35ម្នេះផងហ៎មកអីចាំងទួងគង់3នាក់តលក់ឡំខនផ្សារផ្ចាញ់តែចង់មើលទៅហ្មង ដល់ហមសៀងសោកសារស្ទើតាមយាស្រីរូបល្អណាស់ដើម្បីឲ្យព្រះតតែងគាត់ចិត្តនិយាយកែចង់ព្រះបងលោកធ្វើហីអត់មកអត់តអីធ្វើតាំងហីទីអីសំណាក់ពូដប់ដែលមិនត្រូវការស្អីកមុំនេះណបើអញ្ចឹងអញចិត្តធ្វើខ្លួនអញឲ្យទៅជាស្ត្រីមានផ្ទៃពោះ ចេញទៅប្រាំមកឡប់វិញដេកពួកឯងប៉ិនប៉ិនចែមកហ្មងកទីងកទីងមកដល់សង្ស័យគុំបបិទ្ធព្រះអង្គអើយមកព្រះអង្គត្រូវការស្័យក្មេងក្មេងទេព្រះអង្គអាណិតមេត្តាខ្ញុំជាមនុស្សមានផ្ទៃពោះសូមបំរើបំរាស់យកបុតព្រះអង្គគង់ស្ងៀមអត់ងាត់ទេគិតថាអីស្រីអ្នកមានមានផ្ទៃពោះក៏មិនត្រូវការអញ្ចឹងយើងគិតធ្វើស្រីមានស្ត្រីកូនមួយហើយបាននាំកូនមកអញ្ចឹង ថ្វាយគុណសូមបំរើបាទជើងព្រះបងសៀមទៀតអីមិនត្រូវបើចឹងយើងធ្វើជាមនុស្សចាស់នោះចាំទៅធ្វើក្មេងឡើងវិញព្រះជាម្ចាស់ថាណែរាគីតណ្ហារតីថយគ្រាន់តែលើកដៃរៀនឡើងកើងវើទៅបាត់ទៅសម្ដាប់ចក្រវាលលីងអត់អស់បានមុននឹងមកនឹងបីដាផ្ដាំព្រះណែកូនអើយកូនឯងសុំទៅលោកទៅសខត់សំណាក់រំកំឡោ កំលើកំសាអ្នកណាមួយមើលឃើញសំណាក់ក៏ដល់ងាយនោះណានឹងច្បាស់ដូចជាសត្វក្អែកមើលឃើញថ្មខ្មៅថាជាដុំសាច់ហើយយកចំពោះទជលអ្នកនោះឈ្មោះថាមើលងាយសំណាក់ក៏ដល់មកដូចយកដូចយកជាប់ជីទៅជីថ្មដាទេអត់អង្គើទេណែបីដាតាម7ឆ្នាំហើយអូកន្លែងចូលអត់ចោះទេបីដាផ្ដាំណែ ប៉ុន្តែយើងនឹងមិនតាមចង់សាកល្បងមើលប៉ើងតែកំណត់ចក្រវាលអស់ទៅតាមហូតប៉ណ្ណឹងអត់ព្រមឈប់ពេលមានណានឹងនិយាយរឿងការមានដែលប្រចាញ់ណាអត់ព្រមឈប់ទេរឿងសាសនាហ្នឹងគឺអញ្ចឹងហ្មងដល់ពេលព្រះអង្គប្រជុំសាវក60អង្គដើម្បីផ្សាយសាសនាសាធជនទាំងឡាយ ចាប់លាមាចូលមកដល់ស្វែងគុំបបពុតព្រះអង្គដ៏ចម្រើនសូមទ្រង់ប្រមេតាប្រោះព្រះអង្គមានយ៉ាប់តកាយព្រះអង្គច្រើនហើយព្រះអង្គវុនចូលប្រេនិព្វានទៅចំណៃអីណែមានហ្នឹងវាដូចជាជួយខ្វល់ប្រាក់សម្មើមកណែវាចាណាខាត់ដូចជាចេះមកនិយាយលួងលួងព្រះនឹងព្រះអង្គនឿយហត់អីអាណិតព្រះអង្គណាសូមព្រះអង្គឈប់ទៅសម្រាកទៅលែងដើរទេសនាទៅប្រេនិព្វានទៅ បានត្រូវថាណែមានរាត្រីណែចាំថ្ងៃនឹងទៅណាឲ្យចាំមែនទេចាំបើសិនជាពិខុសក្នុងសាសនាតថាគតទេពិខុសនៃបាសបាសកាជាសអបាសបាសកាកាន់អបោសរសិលនៃកសិលមិនទាន់បានត្រាស់ដឹងធម៌មិនចេះសម្ដែងធម៌ចែកគ្នាឲ្យបានចេះដឹងទេតថាគតក៏មិនប្រេណភាពដែរចាំឈប់មកទៀត វាចាំទៅនឹងហ្មងគិតទៅចាំអស់45ឆ្នាំទៀតហ្នឹងដល់គ្រប់45ឆ្នាំបងប្រជិន80ហ៎